ពាក្យផ្ទុះសេហ្នឹងគឺដោយសារតែគិតថាផ្ទុះខ្សែភ្លើងអីចឹងឆេះផ្ទះឆេះអីទុះសេទុះអីដល់ចឹងដាក់ទៅក៏អឺคล้ายទៅជាប្រធានបទដ៏ធំដែលធ្វើឲ្យខាងបងលេង Facebook ហ្នឹងគាត់ screenshot អាចចំណុចហ្នឹងហើយឃើញពីកំហុសរបស់យើងដែលយើងបង្ហាញទៅដោយអចេតនាអញ្ចឹងណាបងប្រៀបនាំសារមិនមែនជាប្រៀបនាំរឿង ខ្ញុំតំណាងដែលជា admin ជាអ្នកដឹកនាំកូនក្មេងក្រុមអូនម៉ាប់ក៏សូមអរគុណចំពោះពុកម៉ែបងប្អូនដែលបានគ្រប់គ្រងហើយក៏សូមអធិស្ឋានចំពោះពាក្យពេចន៍ក៏ដូចជាការលេងទៅកាយវិការ ចំណុចណាមួយដែលប៉ះពាល់ធ្វើឲ្យពុកម៉ែបងប្អូន មានអារម្មណ៍ថាមិនសប្បាយចិត្តជាមួយនឹងពាក្យសម្ដីនោះក៏សូមអធិស្ឋានអញ្ចឹងណាពួកអីប៉ុន្តែអ្វីដែលទទួលបាននោះពាក្យប៉ុនមួយពាក្យមួយចំនួនដូចជាពាក្យផ្ទុះសេផ្ទុះសេហ្នឹងខ្ញុំសម្ដៅទៅលើអាផ្ទុះសេខ្សែភ្លើងអីចឹងឯងអញ្ចឹងណាដល់ពេលហ្នឹងគេគិតថាសេអីផ្សេងណាបងខ្ញុំគិតថាប្រហែលជាកន្លែងហ្នឹងព្រោះឃើញគណនី Facebook មួយដែលគាត់ screen shot យកទៅបំរុងវោះកម្ពស់គាត់ screen ណាកន្លែងពាក្យដែលខ្ញុំនិយាយកន្លែងហ្នឹងពាក្យផ្ទុះសេមួយម៉ាត់ហ្នឹងចាញ់ដែលយើងធ្លាប់ឮថាអូផ្ទុះសេខ្សែ ភ្លើងហើយអញ្ចឹងវាឆេះហើយអញ្ចឹងណាមីស្រី ពេលពាក្យផ្ទុះសេដល់បងប្អូននៅក្រុងគាត់គិតថាអូអាផ្ទុះសេយូសេអីផ្សេងមកគិតសម្រាប់អូនម៉ាប់គឺបានមួយឆ្នាំហើយបងប៉ុន្តែអូនសំភីគឺគាត់ទៅនឹងចូលនៅក្នុងវិស័យសិល្បៈហ្នឹងជាលក្ខហ្នឹងគឺរយៈពេល1ខែបងគាត់5ឆ្នាំគាត់នៅថ្នាក់មត្តេយ្យ គាត់គូគាត់ប្រកែដែរគូសំអញ្ចឹងយើងអ្នកដឹកនាំយើងឃើញថាវាគូសំអញ្ចឹងណាបងអាណាព្យាបាលគឺគាត់សប្បាយចិត្តណាស់ណាស់ហើយនិយាយទៅដែរបានយកកូនគាត់ដែលមាន សមត្ថភាពនឹងមកបដោះបដាលមានការ ដឹកនាំហើយមានភាពកំិចកំមើមួយទៅល្បីល្បាអញ្ចឹងណាបងគាត់សប្បាយចិត្តរីករាយចាញ់ពីសាលា គឺគាត់ញ៉ាំបាយអីរួចចឹងទៅក៏មកកន្លែងថតចឹងមកក៏រៀបចំថតចឹងឬក៏បើមកគាត់ត្រូវគេងសិនទៅឲ្យគាត់គេងឲ្យគាត់អីសិនទៅពួកអីក្មេងគឺត្រូវការគេងច្រើនចឹងណាបងពេលគាត់ភ្ញាក់អីចឹងមកក៏អូដល់ថតឯអូនថតនោះញ៉ាំនេះញ៉ាំនោះទៅក៏ថតអប្រភពចំណូលគឺនិយាយទៅយើងគុតគង់គាត់ និយាយទៅគឺការបែងចែកអញ្ចឹងណាបងព្រោះយើងប្រើប្រាស់ឲ្យអស់ផលិតភាព ការអភិវឌ្ឍក្រុមផង និងការចាយជាប្រចាំថ្ងៃផង និងបែងចែកឲ្យពួកគាត់គ្រប់គ្រងគ្រួសារផងអញ្ចឹងណាបងពួកគាត់មានសិល្បៈអញ្ចឹងយើងព្យាយាមបដោះបដាលឲ្យគាត់មើលទៅភ្លឺស្វាងអញ្ចឹងណាយើងដឹកនាំអញ្ចឹងហើយចង់ឲ្យគាត់បានទៅមុខទៀតតែមកជួបរឿងបែបហ្នឹងក៏មានតែ ការសោកស្ដាយហ្នឹងដែលឲ្យឆ្លោះឆ្លោយនៅអូឥឡូវនេះកំពុងតែព្យាយាមកែលម្អជាមួយនឹងពាក្យព្រោះអីធម្មតាទេពាក្យដែលនិយាយចេញទៅគឺបើខ្ញុំខ្លួនឯងក៏ខ្ញុំទទួលស្គាល់ថាអឺវាអាក្រក់មែននឹងឯងមកគិតឡើងវិញអញ្ចឹងណាអូអញ្ចឹងពេលខ្លះគេអត់បងប្អូនក៏អត់បានយល់ ពីអ្វីដែលយើងកំពុងធ្វើហើយយើងធ្វើទៅក៏មិនបានប្រុងប្រយ័ត្នទេដល់អញ្ចឹងទៅអូវាកើតជាបញ្ហាអញ្ចឹងណាបងខ្ញុំសូមអរគុណលើកម្រាមដៃ10ពីចម្ងាយតាមរយៈសារសំឡេងនេះអញ្ចឹងណាគុណផ្ដល់ពុកម៉ែបងប្អូន មហា ជននៅក្នុងប្រទេសកម្ពុជាក៏ដូចជាក្រៅប្រទេសនិយាយអញ្ចឹងតែម្ដងទៅពួកអី ពី3ថ្ងៃនេះគឺអូនសំភីគឺវេយលុកខ្លាំងគឺយើងនិយាយតាមភាពជាក់ស្ដែងអញ្ចឹងណាបងប្អូននិយាយទៅគាត់អត់យល់អត់ដឹងអីទាំងអស់ហ្នឹងគាត់អត់ដឹងហើយគាត់ក៏អត់ដឹងថាខ្លួនឯងនឹងស្ថិតនៅក្នុងកំពុងស្ថានភាពដែលកំពុងតែមានឈ្មោះល្បីល្បាញដែរគាត់ដឹងទៅថាគាត់ថតគាត់ញ៉ាំគាត់អីគាត់រៀនតែប៉ុណ្្នឹងឯងអញ្ចឹងណាបងគាត់អត់ដឹងទេ